វ័យក្នុងលោកហ្នឹងវាប្រកាសឡើងថាវាជារបស់មេវាជារបស់ក្នុងលោកចឹងទៅតណ្ហាហ្នឹងប្រព្រឹត្តទៅយើងពោលជាប់ទៅដោយសត្វលោកហ្នឹងគឺថាជាស្មោមហ្នឹងហើយហ្នឹងអប់រំបញ្ញាទៅឲ្យឃើញចឹងទៅបានដូចថាវាមានញៀន កើតឡើងដោយអប់រំហ្នឹងមានការចេះដឹងថារបស់ក្នុងលោកហ្នឹងវាមិនមែនជារបស់យើងយើងធ្លាប់ស្ដាប់តាំងពីដើមមកហ្នឹងវៃវៃជារបស់ក្នុងលោកនេះមិនមែនរបស់យើងហ្នឹងយើងយល់ដឹងឡើងយល់ដឹងឡើងអញ្ចឹងបានយើងមកយល់ពីតណ្ហាហ្នឹងជាស្មោមហ្នឹងជាមួយគ្នានឹងដែលបានដឹងថា មិនគួចេះតែសោមមិនគួចេះតែត្រេកអរមិនគួចេះតែទីពឹងអីនៅក្នុងโลกនេះទេយើងមានតណ្ហខយៈណាគឺព្រះនិព្វានអស់តណ្ហាហ្នឹងជាទីពឹងជាទិសដៅដែលយើងត្រូវលះបង់លោកនឹងបាន យ៉ាងការលះបង់លោកនឹងការចោលលោកនឹងការឈប់ធ្វើស្មោមឈប់ធ្វើទូតរបស់ខណ្ឌណាដោយអំណាចតណ្ហាចាត់ចែងហ្នឹងគឺថាការដែលឈប់ហ្នឹងមានឈប់ធ្វើស្មោមឈប់ធ្វើទូតហ្នឹងគឺមានណាធ្វើឲ្យយើងបានជ្រាបដឹងបន្តិចម្ដងបន្តិចម្ដងអញ្ចឹងក្នុងគោលនៃអរិយសច្ចធម៌ ហើយក៏យើងយល់ដល់កិលេសតណ្ហារបស់មនុស្សយើងសពសត្វទូទៅហ្នឹងយើងក៏ដូចថាក្រេចេញពីការប្រកាន់ណាការស្អប់ណាមើងងាយមើលថោកអីទៅហ្នឹងគឺថាយើងធូរស្រាលទៅពីព្រោះ យើងដឹងអំណាចនៃវត្តដាក់ហ្នឹងវាអត់មានអ្នកណាធ្វើកិលេសតណ្ហាហ្នឹងឲ្យខ្លួនឯងទេយើងដឹងវាជាទោសប្រចាំវត្តដាក់អញ្ចឹងតណ្ហាហ្នឹងអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេទាំងមនុស្សទាំងសត្វទាំងទេវតាប្រអិនប្រព្រំអីហ្នឹងគឺអត់មានអ្នកណាធ្វើសភាវៈអីមួយឲ្យខ្លួនឯងទេមិនចំពោះតែតណ្ហាតែនេះយើងគ្រាន់តែនិយាយពីរឿង បច្ច័យដែលនាំឲ្យមានការប្រព្រឹត្តតោះខុសឆ្គំឆ្គងអីដែលយើងតែងតែប្រកែប្រកម្មចោតចោតគ្នាឬក៏មើងាយ មើថោកអីក្នុងសកម្មភាព ដែលប្រព្រឹត្តទៅមិនល្អហ្នឹងហ្នឹងហើយអញ្ចឹងយើងទទួលជាអារម្មណ៍នៃករណា មេត្តាករណាមកវិញ ទទួលជាអារម្មណ៍ត្រង់ឲ្យថាសត្វលោកជាអ្នករងគ្រោះបានអញ្ចឹងវិញហ្នឹងឯងសត្វតែជាអ្នករងគ្រោះអីក្នុងពិភពលោកសប្ងៃរងគ្រោះរិះសារោគ Covid អីអីហ្នឹងហ្នឹងឯងអាហ្នឹងគឺងាយយល់ដឹងសម្រាប់ រូបកាយដោយជំងឺរោគគេអីអីហ្នឹងហ្នឹងឯងរងគ្រោះដោយគ្រឿងញៀនរងគ្រោះរិសាសង្គ្រាមរងគ្រោះរិសាគ្រោះធម្មជាតិអីចឹងយើងណិតសោរងគ្រោះជួយអីអីចឹងទៅហ្នឹងឯងតែដល់មករងគ្រោះដោយសារអំណាចនៃកិលេសទុកទោសក្នុងវត្តដាក់នេះអាហ្នឹងតើយើងមកសិក្សាក្នុងពុទ្ធសាសនា យើងទទួលបានបន្តិចម្ដងបន្តិចម្ដងទៀតមិនមិនងាយទេណាមិនងាយណាដោយអត្តានុតិដ្ឋិហ្នឹងវាប្រកាន់ថាជារឿងអ្នកដតីធ្វើជារឿងរបស់ដតីអីអីចឹងនៅតែដូចថាខ្លួនឯងក្រន់ដើរចឹងទៅហើយអ្នកដតីហ្នឹងបានប្រព្រឹត្តតោះខុសកំឆ្គងអីក៏ដែលនិយាយថា តំណាក់តំណងសង្គមអីហើយថាបានមើលឃើញគេបង្ខំបង្ហើអីមនុស្សដែលមានទោសអី1 2 3អីចឹងទៅវាចាអីអីហ្នឹងវាប្រមាថមើងងាយអីសពគ្រប់អីអីចឹងចេះតែមានទៅអញ្ចឹងរឿងនៅក្នុងโลกហ្នឹងមកអំពីវាទទួលបានថាអ្នកនឹងអ្នកធ្វើអញ្ចឹង ចឹងបានមិនងាយទេមិនងាយដែលនឹងត្រូវមកមកទទួលថាសត្វលោកជាអ្នករួមគ្រោះទាំងយើងទាំងអ្នកដតីណាយើងដឹងថាជាអ្នករួមគ្រោះអានឹងបានវាមានចិត្តដើម្បីថា ត្រូវជួយយ៉ាងម៉េចយើងមានសមត្ថភាពប៉ុណ្ណាណា ព្រឹត្តទៅដោយការមិនជាបាបមិនបៀតបៀនអីអីហ្នឹងចេញមកជាចរិយាធัวអីអីចឹងទៅហើយនឹងដូចថា មានតែព្រះធัวហ្នឹងដែលអាចជួយតែយើងក៏មិនអាចថាទៅបង្កប់វិជាទៅហៅណាណាណាអីឲ្យមកទទួលពធัวមករៀនបត្រៃបីដកអីទៅទេមានតែថាយើង ជាពុទ្ធបរិស័ទហ្នឹងក៏ចូលរួមក្នុងការថែរក្សា តែយើងចូលរួមយ៉ាងម៉េចដោយការទំនុកបំរុងបច្ច័យ4ដល់ប្រសង់ឬក៏អ្វីដើម្បីការតាំងនៅ នៃពុទ្ធសាសនាហ្នឹងយើងជួយទៅតាមហ្នឹងចឹងទៅទុកសម្រាប់អ្នកដែលមានឧបនិស្ស័យហ្នឹងបានមកជួបពុទ្ធសាសនាដោយខ្លួនឯងទទួលយកខ្លួនឯងទៅជាមរតកដោយយើងមកទទួលខ្លួនយើងអញ្ចឹងតែមរតក យាដូនជាតាបុព្វការី បានថែរសាមកនៅស្រុកខ្មែរយើងហ្នឹងយើងមកជ្រះថ្លាដោយឧបនិស្ស័យយើងមានអញ្ចឹងរបៀបអញ្ចឹងកូនចៅទៅទៀតគឺតលតែស្ម័គ្រស្មោះមកខ្លួនឯងអញ្ចឹងទៅហ្នឹងហើយយើងចេះតែទៅហៅនរណាឲ្យមកស្ដាប់ពធមកជ្រះថ្លាមករៀនពធ គ្រាន់តែថា បានមកហើយយើងជួយជំនុំរងជ្រោមជ្រែងណាសន្តោសប្រោសបណីអធិស្រ័យណាហើយនឹងការដែលយើងខំធ្វើឲ្យមានពលឺភ្លឺស្វាងក្នុងពុទ្ធសាសនាហើយបានថាជាគំរូល្អចឹងទៅហ្នឹងឯងឲ្យកូនចៅជ្រះថ្លា ក្នុងពាក្យទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងធ្វើឲ្យគេជ្រះថ្លាតាមរយៈនៃអង្គគំរូថាយើង បានពធัวប្រនិបត្តិចោះចូលមករោគពធัวទៅក៏បានប្រព្រឹត្តល្អអីអីទៅតាមហ្នឹងអញ្ចឹងទៅធ្វើឲ្យអ្នកតីមើលជាគំរូមកក៏នឹកជ្រះថ្លានឹងពធัวដោយយើងមានសង្ឃានុសតិអញ្ចឹងណា ហ្នឹងហើយនឹករលឹកដល់ព្រះអរិយបុគ្គលទាំងអស់ហ្នឹងគឺបានទទួលការស្រោចស្រង់ពីពធัวបានឆ្លងដល់ត្រៃនាយមែនអញ្ចឹងទៅធ្វើឲ្យយើងមានកម្លាំងចិត្តហ្នឹងហើយត្រង់ដែលថាព្រះធัวគឺអាចជួយស្រោចស្រង់មែនឲ្យមមតំទៅពុទ្ធបរិស័ទយើងឲ្យមមតំទៅវាអត់មានបញ្ហាជាមួយបុគ្គលទេបុគ្គលដែលមានការប្រព្រឹត្ត ទោះខុសឆ្កំឆ្គងអីអត់មានប៉ះពាល់ទៅដល់ពុទ្ធសាសនាទេព្រោះយើងដឹងព្រោះយើងចូលទៅដល់តាគុណតម្លៃនៃប្រធัวស្រោចស្រង់អ្នកដែលប្រព្រឹត្តបរិបត្តិដោយល្អហ្នឹងបានមែនអញ្ចឹងទៅយើងមានសទ្ធាក្នុងព្រះអរិយបុគ្គលអញ្ចឹងទៅគឺសុបសួនទៅ អាហ្នឹងគឺទោះជាអ្នកប្រព្រឹត្តតោះខុសកម្មឆ្គងអីក៏អាហ្នឹងជារឿងកិលេសហ្នឹងយើងអត់មានទៅសៅមងអីក្នុងពាក្យទូមានព្រានបដៅទេអាហ្នឹងយើងវាមមមួនហើយហ្នឹងណាហ្នឹងហើយកូនចៅគ្នាវាអត់តន់ដឹងអីទេមើលតែតាមកន្រូអ្នកប្រព្រឹត្តហ្នឹងមើលទៅទៅតាមហ្នឹងណាមើលយើងយល់ណាសេចក្តីហ្នឹងតែណានេះវាមិនតន់ បានមកចេះដឹងព្រះអរិយបុគ្គលមិនអីយ៉ាងណាអីទៅទេហ្នឹងឯងតលតែបានមកសិក្សាក្នុងបត្រៃបីដកព្រះអត្តកថាអីច្រើនដោយពុទ្ធបរិស័ទយើងអីចឹងគឺថានឹងមាននឹងខឹមហើយអត់មានរឿងយើងទៅញាប់ញោអីខាងព្រះធัวហ្នឹងជា អនេយានិកធัวអីហ្នឹងហើយมันអាចដឹកនាំសัตว์ឲ្យរួចផុតចាកទុកបានទេអីយើងវាអត់ញាប់ញួរអញ្ចឹងទេណាហ្នឹងគឺយើងក៏សប្បាយចិត្តណាយើងបានដូចថានៅក្នុងកម្រិតគេណាដូចជាថា មិនមែនសទ្ធាព្រះរិយបុគ្គលអីក៏បានកម្រិតមួយថាមិនញាប់ញោចំពោះគុណព្រះពុទ្ធគុណគឺគុណយ៉ាងតធัวគុណប្រសង់គឺជាគុណណាត្រួតត្រងទៅដោយព្រះពុទ្ធគុណបឋមគុណប្រសង្ឃគុណយ៉ាងតែហ្នឹងគឺជាលៀបដែលលៀបខេនុត្តរិយៈពុទ្ធបរិស័ទយើងនឹកឃើញសบายចិត្តបាន ធ្វើឲ្យយើងលះកាត់ទុកកង្វល់អីផ្សេងផ្សេងក៏ដោយអំណាចនៃសទ្ធាក្នុងបរតនត្រ័យហ្នឹងចម្រើនទៅដោយបញ្ញាបើសំបីមិនមែនជានិយានិកៈធัวនៅថាតាំងនៅ ក្នុងឋានៈដែលមិនមែនជានិយានិកៈធัวហ្នឹងក៏បណ្ឌិត អំពីបុរាណកាលហ្នឹងនៅតែប្រកបឬក៏ថានៅតែធ្វើណាវិរិយៈហ្នឹងវិរិយ៉ាងករងសោតៈហ្នឹងណាករងសោលោកអ្នកប្រែលោកប្រែថាមិនលះបង់នៅក្តីជាយាមហ្នឹងហើយហ្នឹងលោកប្រែឲ្យន័យមកណាយើងយើង ប្រែទាំងពីរហ្មងណាថាធ្វើហើយណាករឹងសក់ហ្នឹងប្រែតែធ្វើហើយវិរិយំករឹងសក់ធ្វើហើយនៅសេចក្តីជាយាមហ្នឹងហើយអញ្ចឹងក្នុងន័យដែលថាលោកមិនលះបង់នៅសេចក្តីជាយាមទេណាលោកអ្នកប្រែលោកប្រែឲ្យន័យចឹងទៅណាយើងតាមដានមើលបល័យទៅថាវិរិយំករឹងសក់ហ្នឹងគឺបានន័យថា ធ្វើហើយណាតរឹងសក់ហ្នឹងធ្វើហើយនឹងដែលព្រះអង្គប្រពដល់ភិក្ខុដែលបោះបង់សេចក្តីព្យាយាមហើយព្រះអង្គទ្រង់ប្រកាសសម្ដែងវិជាដកនឹងសច្ចធัวទៅសម្រាប់ព្រះអរហន្តហ្នឹងហើយនេះបងដីជាយាមហើយហ្នឹង Mm-hmm. ព្រះអង្គរំលឹកដាស់តឿនព្រះអង្គសាកសួរទៅ ថាអញ្ចឹងមែនព្រះអង្គហ្នឹងឯងអញ្ចឹងបានព្រះអង្គត្រាស់ថាភិក្ខុកាសមាអេវង្តវង្នេយានិកៈសាសនេបពជីធ្វាវិរិយងអោសិជីណាអោសិជីណាហ្នឹងលះបង់ហ្នឹងឯងវាផ្ទុយពីករងសុណា អុកស៊ីជីដាក់ចុះហ្នឹងហើយដាក់ចុះនៅក្តីជាយាមហើយដែលថាមិនបានជាតវាំងហ្នឹងណាគឺអ្នកអ្នកហ្នឹងហើយកាសស្មាហ្នឹងគឺជាសំណួរសាកសួររំលឹកដាស់តឿនហ្នឹងចាំ ប៉ុណ្ណាណាពិខោណាពិខោអញ្ចឹងមកកាស្មាអេវាំងតវាំងសាលេយានកសាសនេបពជិធ្វាហ្នឹងអ្នកណាតវាំងហ្នឹងឲ្យបានសទ្ធាចេញចាក់ផ្ទះចូលកាន់ភ្នោះបួសជាបព្វជិតហ្នឹង នៅក្នុងព្រះសាសនា ដែលជានិយានិកធម៌សាសនាដែលប្រកាសសម្ដែងទៅ អ្នកប្រព្រឹត្តបប្រតិបត្តិតាមទៅ បានរួចផុតចាកទុកហ្នឹងឯងហ្នឹងហើយអេវ៉ាំងយ៉ាងនេះនឹងចង់បញ្ជាក់ឲ្យឃើញថានៅក្នុងសាសនា ណាដែលមានសភាពបែបនេះអញ្ចឹងហ្នឹងឯងដោយប្រការយ៉ាងនេះហើយហេតុម៉េចបានជាវិរិយ៉ាងអោសិជីហ្នឹងហ្នឹងឯងដាក់ចោះនៅក្តីជាយាមណាអាហ្នឹងចំណុចសំខាន់មុននឹងសំដែងពជាដកហ្នឹងយើងមើលទៅឃើញព្រះបរមពុទ្ធោវាទដែលព្រះអង្គរំលឹកដាស់តឿនហ្នឹង ហ្នឹងចំណុចសំខាន់អញ្ចឹងទៅយើងថាមានអត្ថកថាបល័យអីចឹងទៅយើងសบายរៀនអីចំណូលចូលចិត្តហ្នឹងឯងប្រព្រឹត្តទៅតាមចំណូលចូលចិត្តហ្នឹងឯងហើយឲ្យជាកុសលកុសលកុសលនេះជាកុសលភាវនាហ្នឹងចឹងហ្នឹងណាផ្នែក ព្រះវិន័យផ្នែកខាងព្រះអភិធម្មផ្នែកខាងប្រសូតផ្នែកខាងសាសនកិច្ចផ្សេងផ្សេងអញ្ចឹងទៅនៅក្នុងកុសលហ្នឹងគ្រាន់តែថាកិច្ចសិក្សាហ្នឹងទៅតាមកុសលឆន្ទៈហ្នឹងឯងយើងធ្វើអីអីមានឧបនិស្ស័យអញ្ចឹងទៅឆន្ទៈ ធ្វើឲ្យដីប្រឹងប្រែងជាយាមតជាប់គ្នាអញ្ចឹងទៅក៏ដូចថាត្រួតត្រងព្រះធัวហ្នឹងផ្នែក អីផ្នែកអីអញ្ចឹងទៅតែព្រះអនន្តក៏រំលឹកថា តាស្មាធម្មតរោសយាណាហ្នឹងហើយព្រោះហេតុដូច្នោះកបបីជាអ្នកត្រួតត្រងធัวណាតាំងមូលលាំងព្រះមច្ឆរិយសៈពីព្រោះ ការដែលត្រួតត្រងនៅពធហ្នឹងន័យថាវោសតាំងបាសាយៈអង្គុយចិត្តពហុសោតសតញ្ចៈអ្នកវិន័យសិយេមិនធ្វើការសិក្សានឹងឲ្យវិន័យណាអាហ្នឹងគឺជាឫសគល់នៃព្រះមច្ចយៈធម៌ដែរណាជាមគ្គព្រះមច្ចយៈហ្នឹងអញ្ចឹងបាន ព្រះអនន្តរំលឹកថាត្រូវឲ្យធម្មធរោហ្នឹង ធម្មធរោណាហ្នឹងមានពនាមប្រសង់ធម្មធរោអីហូហែចឹងដែរធម្មធរោណាពនាមចូលកាន់ប្រភ្នោះហ្នឹងហើយបើកូនចៅអីយើងអញ្ចឹងអាចដាក់ឈ្មោះល្អល្អអីចឹងបានដែរតែថាជួយរំលឹកដាស់តឿន ទៅតាមឈ្មោះហ្នឹងដែរណាហ្នឹងហើយដូចជាអហិង្សកកុមារអីហ្នឹងក៏ព្រះអង្គលីមេលហ្នឹងក៏បានមកនឹករលឹកហ្នឹងហើយនឹករលឹកត្រង់ថាឈ្មោះអហិង្សកៈហ្នឹងមិនបៀតបៀនហើយយើងមកធ្វើនៅការបៀតបៀនហ្នឹងហើយហ្នឹងហើយ ណាបើកម្រិតយកហ្នឹងបាទហ្នឹងហើយអឺណាមរត់យកអង្ការយានមិត្តហ្នឹងបន្តផ្ទាល់ពុទ្ធបរិស័ទនៅក្រៅប្រាសាទអីអីក៏បើករត់យកស្ដាប់យ៉ាងហ្នឹងហើយហ្នឹងបើនៅចិត្តចូលមកក្នុងមកហើយបើនៅឆ្ងាយហ្នឹងក៏ហ្នឹងហើយបើសំឡេងឮ អត់ត្រូវគ្នាលើក្រោយបន្តិចប៉ុណ្ណាហ្នឹងឯងហើយពុទ្ធដីកាទាំងព្រះអង្គរំលឹកដាស់ទៅអាហ្នឹងហ្នឹងឯងគុណចាស់ក៏ចងចាំក៏ព្រះអង្គទ្រង់រំលឹកកន្លែងហ្នឹងសំខាន់ណាព្រះអង្គលើកថាបោរាណកៈណា បណ្ឌិតាណាបណ្ឌិតទាំងឡាយណាបរាណកៈបណ្ឌិតទាំងឡាយអញ្ចឹងថាបណ្ឌិតទាំងឡាយអំពីបរាណកាលអំពីអំពីពីដើមហ្នឹងហើយដើមច្រើនជាតិមកហើយអញ្ចឹងទៅហ្នឹងឯងព្រះអង្គលើកពី ព្រះបរមពុរិស័ទនឹងឯងជាដើមហ្នឹងបណ្ឌិតទាំងឡាយទៅច្រើនហ្នឹងមានព្រះអង្គជាដើមហ្នឹងហ្នឹងហើយដែលធ្វើនៅសេចក្តីជាយាមហ្នឹងសំបីមិនមែនតាំងនៅក្នុងឋានៈដែលជានិយានិកធัวហ្នឹងក៏ដោយណាអនិយានិក ថានេបៈវិរិយ៉ាងតរងសោតៈហ្នឹងក្នុងការព្យាយាមហ្នឹងគឺមិនមែនជាយាមប្រព្រឹត្តទៅដើម្បីនៃយានកៈធัวទេព្រោះព្រះអង្គធ្វើជាអ្នក ការពារការពារអឺនាំឆ្លងពីព្រៃចោហ្នឹងហើយហើយជាអ្នកការពារណា ជីវិតព្រះអង្គមានតបគ្រប់ចឹងហ្នឹងឯងណាណាណាតែប៉ុណ្ណឹងទៅបល័យបរានកតនិតាអយានកថានេបិយ៉ាងរសោណាទីខោ កាស្មាអេវ៉ាំងថ្វាំងនយានិកៈសាសនេបពជិថ្វាវិរិយងអោសិជិណាអ្នកវិខអ្នកបួសក្នុងសាសនាដែលដឹកនាំសត្វចិញ្ចាទុកដូច្នេះព្រោះហេតុអ្វីទៅលះបង់ចោលនៅវិរិយៈមិនប្រឹងប្រែងជាយាមបរានកៈបណ្ឌិតាអនិយានិកថានេបិវិរិយងករងសោតេពួកបណ្ឌិតអំពីបុរាណកាលដែល គឺការរមែងធ្វើឲ្យនៅវិរិយៈអំពីអំពីបរាណកាលណាហ្នឹងដកឃ្លាបន្តិចទៅពួកបណ្ឌិតអំពីបរាណកាលអាហ្នឹងមិនអានមកកាលរមែងណាអំពីបរាណកាលរមែងធ្វើឲ្យនៅវិរិយៈហ្នឹងឯងអន័យថាមិនលះបង់នៅដែលជាយាម អនិយានិកាថានេបេណាសូម3ហ្នឹងឯងដែលខិតនៅ ក្នុងឋានៈណាគឺទីតាំងក្នុងក្នុងកិច្ចការងារហ្នឹងកិច្ចការងារហ្នឹងមិនមែនជានិយានិកធោហ្នឹងឯងនៅព្រះរំពុរិស័ទព្រះអង្គធ្វើកិច្ចការងារហ្នឹងទទួល ប្រាក់ឈ្នួលពីគេចឹងទៅគឺក្នុងរឿងរ៉ាវនោះបញ្ជាក់អំពីភាពក្លាហានណាដែលថាសូរោសូរោក្លាហានទៅក្នុងគាថាទី3ហ្នឹងបញ្ជាក់អំពីរឿងដែលថាអ្នកដែលក្លាហានហ្នឹង កាលណាបើវានៅអឡោះអាល័យចំពោះជីវិតអញ្ចឹងវាមិនអាចធ្វើនៅកិច្ចរបស់អ្នកលាហានទៅបានទេហ្នឹងកលាស់គេថាចំក្រោយណាហ្នឹងឯងណហេជីវិតេអលយ៉ាង កពមាណោសូរោកយិរាសូរកិច្ចចាំងកតិចៃតិហ្នឹងហ្នឹងឯងអាហ្នឹងវាត្រូវប្រែសូរោហ្នឹងមុនសូរោគឺថាអ្នកឃ្លាវខ្លាទៅប្រែពាក្យហ្នឹងមុនរួចទៅបានមិនមិនតាន់ប្រែអ្នកទេអ្នកហេហ្នឹងមិនតាន់ប្រែហ្នឹងឯងមកប្រែត្រង់ឲ្យថា ជីវិតេអាលយ៉ាងកបមាណោហើយមកដល់កយិរាសរកិច្ចังកតាចៃតេនេះមកប្រែហ្នឹងបានយើងត្រូវប្រែអ្នកហ្នឹងក្នុងដែលថាជីវិតេអាលយ៉ាងកពមេណូហ្នឹងប្រែមកថាធ្វើនៅសេចក្តីអាល័យក្នុងជីវិតហ្នឹងប្រែអញ្ចឹងហ្នឹងឯង អ្នកអ្នកក្លាហានហ្នឹងហើយបើថាមកនៅធ្វើអាឡ័យអាឡោះអាឡ័យស្នេហាដែលព្រះអដ្ឋថាលោកមានបញ្យលពាក្យស្នេហាស្រឡាញ់ជាប់ជំពាក់នឹងជីវិតហ្នឹងអញ្ចឹងគឺมันអាចមកធ្វើកិច្ចរបស់អ្នកដែលក្លាហានហ្នឹងបានទេកយិរា សូរកិច្ចចាំងកតាចៃតេហ្នឹងគឺក្នុងកាលណានីមួយហ្នឹងគឺថាมันអាចมันអាចធ្វើទៅបានទេហ្នឹងឯងណាมันអាចធ្វើកិច្ចរបស់អ្នកក្លាហានណាហ្នឹងឯងអញ្ចឹងសំខាន់ត្រង់ដែលព្រះអង្គប្រកាសខ្លួនព្រះអង្គហើយពពេវៈជីវិតមាសិចាត់តាំងចាត់តាំងហ្នឹងគឺមកពី ចាក់ជេហ្នឹងហើយហ្នឹងហើយប្រែថាលះបង់ចាត់តាំងហ្នឹងហើយគឺនៅពេលដែលព្រះអង្គទទួលប្រាក់ដែលគេឲ្យហ្នឹងគឺទទួលមុនណាហ្នឹងហើយដូចរឿងរ៉ាវហ្នឹងមានអ្នកដែលត្រូវឆ្លងកាត់អីហ្នឹងកិច្ចការងារសំខាន់ឋានៈពងខ្ពស់ ហើយច្រើនគ្នាទៀតហើយតម្លៃក៏ច្រើនទៀតដល់ពាន់កហបណៈអីចឹងណាទេហ្នឹងហើយហើយព្រះអង្គក៏មានគ្នាដែរប៉ុន្តែគ្នានឹងរត់ចោលព្រះអង្គតាណាខ្លាចពួកចោលវាខ្លាហានដែរវាមុំមុំណាវាអត់ ដល់ថ្នាក់ដែលថាព្រមលះបង់ជីវិតណាមើលទៅថាចៅនឹងគ្នា ច្រើនខ្លាំងខ្លាអីមកអញរត់រត់ចៅមេទេវរមពោធិសត្វជាមេនេះការពារណារត់ចោលប៉ុន្តែដោយអំណាចព្រះអង្គមួយអង្គឯងហ្នឹងមានការលះបង់នៅជីវិត ជាមុនពពេវៈ ជីវិតមាសិហ្នឹងហ្នឹងហើយអាហ្នឹងជាជាលក្ខណៈនៃសេចក្តីក្លៀវខ្លាសូរោហ្នឹងវាត្រង់ឲ្យថាអត់មានញញើតញញើមអីទេស្លាប់ចោលហ្មងណាចឹងទៅហ្នឹងហើយអាហ្នឹងបានវាសម្រេចកិច្ចការងាររបស់អ្នកក្លាហានហ្នឹងហ្នឹងហើយធ្វើទៅក្លាហានហ្មងចោលគ្រាន់តែឃើញភាពក្លាហានខ្លាចរត់ដែរហ្នឹងហ្នឹងហើយភាពក្លាហានព្រះអង្គក៏ មានកម្លាំងខ្លាំងក្លាទាំងផ្លូវកាយផ្លូវចិត្តហ្នឹងគឺភាពក្លាហានហ្នឹងសំបីគ្នាតិចក៏អាចធ្វើឲ្យសត្រូវគ្នាច្រើនហ្នឹងបាក់បោកផ្លោះផ្លាយទៅហ្នឹងហើយដោយការធ្វើទៀនអញ្ចឹងហ្នឹងហើយសំបីមានទ្រព្យតិចបើដូចមានគ្នាតិចដែរណា ក៏វាអត់ក្លាហានវាអត់អាចលះបានទេលះឯណាអញរត់ទៅស៊ីខ្លួនឯងបានដែរអីចឹងទៅអឺហើយវាគិតខ្លួនឯងហ្នឹងឲ្យគ្រប់គ្រាន់ឲ្យវាស្អែតឲ្យវាបបោអីចឹងទៅហ្នឹងបណ្ណាបបោហ្នឹងចិត្តតែខ្វះទានហ្នឹងគឺក្នុងការលះកិលេសទេតិចច្រើនអីវាត្រង់លះកិលេស យ៉ាលះកិលេសហ្នឹងដែលក្លាហានហ្នឹងហ្នឹងហើយអឺទៅទៀតវាមានតែច្បាំងអីជាមួយនរណាច្បាំងជាមួយកិលេសហ្នឹងទ្របតិចហ្នឹងវាដូចគ្នាតិចចឹងហ្នឹងហើយតែដល់ទៅក្លាហានវាក្លាហានជាមួយនឹងកិលេសចឹងបានថាទៀនហើយនឹងចម្បាំងហ្នឹងវាស្មើគ្នាហ្នឹងអានេះចម្បាំងហើយនេះចម្បាំងមួយចោលហើយនេះព្រះអង្គមួយអង្គឯងហ្នឹងណា ហ្នឹងឯងប៉ុន្តែឈ្នះគួចោរាប់រយនេះអើឈ្នះច្រើនមែនប៉ុន្តែវាភ័យហ្នឹងឯងឃើញកម្លាំងព្រះអង្គខ្លាំងណាចឹងទៅចោដែលមកលួចមកប្លន់ហ្នឹងមិនមែនមកចង់ងាប់ឯណាចង់រស់ណាមិនមែនមកលះបង់ជីវិតអីណាហ្នឹងហើយ តស៊ូបានបានវាថាដឹងអំបានទេរត់ហ្នឹងឯងមិនមកក្លាហានអីទេហ្នឹងឯងសភាពកិលេសហ្នឹងហ្នឹងឯងវាបាននៅជាមួយនឹងអ្នកដែលមិនក្លាហានអញ្ចឹងទៅហ្នឹងវាគ្របសង្កត់ទៅដល់ទៅអ្នកក្លាហានទៅជាព្រះអរិយបុគ្គលអស់ទៅបរិនិព្វានអស់ទៅអញ្ចឹងគឺក្នុង ខ្លឹមសារសំខាន់នៅត្រង់ហ្នឹងត្រង់បពេវៈជីវិតមាសិចតតាំងហ្នឹងហ្នឹងឯងយើងបានលះបង់ជីវិតហ្នឹងជាមុនហើយហើយចឹងលះបង់ហ្នឹងមិនមែនសម្លាប់ខ្លួនទេណាហ្នឹងឯងឃើញទេគឺជាការបញ្ជាក់ក្នុងសភាពដែលជាអ្នក ការពារអ្នកដតីហ្នឹងគឺថាយកប្រាក់គេហើយធានាឲ្យគេឆ្លងរួចអំពីព្រៃចោលហ្នឹងកិច្ចការងារព្រះអង្គតស៊ូប្រឹងប្រែងយើងមើលមើលកិច្ចការងារហ្នឹងហើយតែព្រះអង្គសម្ដែងតិចហ្នឹងអាការប្រឹងប្រែងជាយាមហ្នឹងមិនមែននៃយានិកៈខួយណាហ្នឹងហ្នឹងហើយហៅថាអនៃយានិកៈឋានេបៈនេះប៉ុន្តែ ប៉ុណ្ណឹងក៏ដោយក៏នៅតែវិរិយៈករាំងសោតេណាគឺនៅតែធ្វើហើយនៅក្តីជាយាមដោយការមិនមិនបោះបង់នៅការប្រឹងប្រែងនឹងចោលទេហើយចុះបើពិខុឯងគេមកបួសនៅក្នុងសាសនាតថាគតដែលដឹកនាំសัตว์ឲ្យរួចផុតចាកទុកហើយមិនទៅចោលក្តីជាយាមគេណាបើបើ របស់នឹងល្អម្លឹងម្លឹងណាមានតម្លៃយ៉ាងនឹងសំខាន់អញ្ចឹងដែលមិនងាយបានជួបអញ្ចឹងតែទៅទីជាចោលចោលនៃយានិកសាសនាហ្នឹងឯងសំបីតែបណ្ឌិតណាអំពីកាលមុនមិនមនុស្សឯណាយនៃណាបណ្ឌិតហ្នឹងឯងកិច្ចការងារដែលមិនមែនជានិយានិកធัว ណាដែលតាំងនៅក្នុងអនិយានិកៈធัวហ្នឹងណាអនិយានិកៈឋានេបៈណាសូម្បីណានៅក្នុងឋានៈដែលមិនមែនជានិយានិកៈធัวវិរិយងតរឹងសោតេណានៅតែធ្វើធ្វើហើយនៅក្តីជាយាមហ្នឹងហើយហ្នឹងក្នុងន័យអញ្ចឹងណាយើងដាប់ទៅឲ្យដូចថាមានកម្លាំងចិត្ត តែមានកម្លាំងចិត្តចង់ឲ្យថាអ្វីដែលយើងទទួលបាននេះមិនមិនគួរយើងចោលទេណាហ្នឹងហើយឲ្យមានកម្លាំងចិត្តថារបស់នឹងអាចដើម្បីឲ្យយើងរួចផុតចាកទុកបានតើយើងគិតទៅព្យាយាមអីយើងខ្ជិលក៏មិនរួចផុតចាកទុកដដែលហ្នឹងហ្នឹងហើយគ្រាន់តែថាខ្ជិលចង់សំណុកចង់សុខចង់ស្រួលឬក៏ថាបោភោគកាមគុណអីហ្នឹងវាអត់រួចផុតចាកទុកហ្នឹងអញ្ចឹង មិនដែរប្រឹងប្រែងជាយាមលំបាកអីមិនមកនៅក្នុងមនុស្សហ្នឹងវាលំបាកបន្តិចបន្តួចទេបើប្រៀបទៅនឹងលំបាកក្នុងវត្តដាក់ហ្នឹងលំបាកហើយរួចផុតចាក់ទុកហ្នឹងហើយចឹងយើងទៅខ្លាចអីលំបាកនៅក្នុងដំណើរជាមនុស្សហ្នឹង ហើយណាមួយអំបាក់ទៅតាមតែផ្លូវកាយនឹងទៅទៀតបើចិត្តនឹងបានអប់រំតិចតិជុំដោយប្រកម្មដ្ឋានទៅណាមានទីក្តីសុខតាមផ្លូវចិត្តអញ្ចឹងគឺរឿងទុកលំបាករបស់មនុស្សយើងវាវាខ្លាំងដោយតោមនស្សដោយការភ័យវារឿងផ្លូវចិត្តហ្នឹងឯងសោកស្ដាយហ្នឹងឯង អាហ្នឹងវាជារឿងផ្លូវចិត្តចឹងទៅវាដូចថាទុកនឹងធំក្រៃលែងណាស់អាហ្នឹងវាធំរៀងរៀងខ្លួនមកពីកិលេសរៀងខ្លួនហ្នឹងហើយវាមិនមែនចាំថារឿងហ្នឹងត្រូវតែលំបាកចិត្តត្រូវតែកើតទុកផ្លូវចិត្តអីណារឿងហ្នឹងវាជារឿងរៀងខ្លួនហ្នឹងវាកើតទុកនឹងអារឿងប្រកម្មផ្លូវចិត្តហ្នឹងរឿងអីរឿងអីក៏ដូចតែរឿងអីតែទុកផ្លូវចិត្តវាជារឿងកិលេសរឿង ខ្លួនហើយរៀងរៀងខ្លួនហ្នឹងហើយຕົកតិចຕົកច្រើនអីហ្នឹងវាជារឿងរៀងខ្លួនទេរឿងដូចគ្នាមែនមិនមែនថាគ្រប់គ្នាត្រូវតែកើតຕົកដូចគ្នាទេហ្នឹងហើយផ្លូវចិត្តយើងបានពធัวអប់រំចឹងទៅมันចាប់มันប្រកម្មទៅវាដូចតែភ្លើងអញ្ចឹងយើងចាប់ឆាប់លេងទៅវាមិនរលាកជ្រៅខ្លាំងអីទៅទេហ្នឹងហើយចាប់ ដោបណែនជាប់ស្អិតអីចឹងទៅអាហ្នឹងវាលាករលេះលួយទៅតាមហ្នឹងរបៀបអញ្ចឹងបើអត់ចាប់ទេវាអត់រលាកអញ្ចឹងទៅទេហ្នឹងយើងធ្លាប់ដាប់សេចក្តីហ្នឹងឯងដូរពីវត្ថុជនទៅជាព្រះអរិយៈហ្នឹងវានៅត្រង់ដែលថាដាក់នៅរបស់ធ្ងន់ចុះហ្នឹងលេងរបស់តឹងហ្នឹងណាហ្នឹងឯងឬក៏ថាផឹកឆ្នាំពឹសហើយខ្ជាក់ចោលនៅឆ្នាំពឹសនឹងវិញហ្នឹង ហើយកើតរោគក៏ព្យាបាលរោគជាទៅភ្លើងឆេះផ្ទះក៏រត់ចេញពីផ្ទះដែលត្រូវភ្លើងឆេះទៅដែលដូរពីវត្ថុជន ទៅជាព្រះរិយៈទៅជាព្រះអរហន្តហ្នឹងចោចាប់យកទៅ សម្លាប់ឬក៏ពេជ្ឈឃាត អីហ្នឹងយ៉ាងណាគេថារត់រួចអំពីការសម្លាប់ហ្នឹងដែលព្រះអធិមុតតសម្ដែងណាហ្នឹងហើយអញ្ចឹងគឺ នៅក្នុងកាគាថាហ្នឹងគាថាទី1ទី2ហ្នឹងយើងថាមិនចង់ចាំមិនមិនដូចមិនមិនចង់អីគេថាដូចថាពេលយើងរៀនតន្ទិញអីអីហ្នឹងវាអាចថា ចាំវាមិនបានច្រើនអីចឹងទៅយើងចង់យកតែគាថាមួយអីចឹងណាហ្នឹងហើយបានដើម្បីថាយើងបានជាធម្មទានរាល់រាល់ថ្ងៃហ្នឹងមិនអាចថាយើងចាំរੂរੂអីទៅព្រោះយើងធ្វើកិច្ចការងារអានបត្រៃបីដកអីអីផ្សេងផ្សេងចឹងទៅពេលវេលាយើង សិក្សាក្នុងវិជាដកហ្នឹងយកខ្លឹមសារយកន័យអីអីចឹងទៅហើយយើងក៏មើលក៏អានអីតាមហ្នឹងចឹងទៅអាចថាបានចាំខ្លះខ្លះអីប៉ុន្តែថាក្នុងវិជាដកនេះថាខរៈបៈជាដកហ្នឹងគឺសំនួរហើយនឹងចម្លើយមកគាថាហ្នឹងដូចគ្នាទេខុសតែមកបន្ទាត់ ទី4ហ្នឹងហ្នឹងហើយខាងដើមមកដូចគ្នាអញ្ចឹងវាចាំគាថាដែលព្រះបរមពុរិស័ទឆ្លើយហ្នឹងទៅក៏វាចាំសំណួរដែរទៅហ្នឹងហើយគឺគ្រាន់តែសំណួរមកកាស្មាហ្នឹងហើយកាស្មាដូចតែព្រះអង្គសួរខាងដើមយ៉ាងដែរពីខោកាស្មាអេវាំងតវាំងណាហ្នឹងហើយនេះកាស្មាដែរកាស្មានុទេ ហើយនេហោទៅនេអហោហ្នឹងណាហ្នឹងឯងនេហោទៅប៉ុណ្ណឹងឯងហើយនឹងឆាំវិតតាំងហ្នឹងយើងចេះឲ្យពាក្យហ្នឹងភ័យខ្លាចណាចឹងសំណួរសួរថាហេតុអីបានជាអ្នកមិនមិនភ័យខ្លាចហ្នឹងអានឹងដល់ពេលរួចរាល់ហើយដូចថាសិទ្ធិបត់អីអីហ្នឹងថា បើបន្ថែមទៀត1000អាបណៈអីហើយហ្នឹងសบายចិត្តអីបានរួចរាល់កិច្ចការងារអីហើយហ្នឹងនៅជើញបាយជើញទឹកអីឲ្យរង្វាន់អីថែមទៀតព្រោះសบายចិត្តបានរួចពីគ្រោះថ្នាក់ព្រោះវាមិនមែនទៅស្រួលស្រួលណារឿងខ្លះក៏វាស្រួលបើនៅរឿងនេះអត់ស្រួលទេព្រះអង្គបដូរជីវិតដើម្បីការពារយើងណា ណាឃើញទាំងអស់គ្នាតាមើលក៏គ្រប់ក៏ក្រាក់បាំងកាប់ចាក់ចោលអីហ្នឹងសម្បើមហ្នឹងហ្នឹងហើយអញ្ចឹងទៅថែមរង្វាន់ទៅទៀតអញ្ចឹងហើយបានមានពេលទួចរាល់ពីអាហារបរិភោគអីអីហើយហ្នឹងបានយថាបត់ហ្នឹង លើកយករឿងរ៉ាវហ្នឹងមកសាកសួរហ្នឹងបញ្ជាក់ពីរឿងណាភាពណាដល់ក្រៃលែងតកតងនឹងអាវុធណាដូចទីស្វាអីចឹងគឺឃើញណាហ្នឹងហើយទីស្វាអញ្ចឹងហ្នឹងណាហ្នឹងហើយឃើញអឺខោរាប់ពេហ្នឹង ខោរ៉ាពេហ្នឹងគឺប្រែមកថាមុតមុតមុតខ្លាំងខ្លាខ្លាំងខ្លានៅព្រួយដែលគេបាញ់មកនេះហ្នឹងហើយព្រួយដែលបាញ់មកហ្នឹងយើងចំណាំចាំបល័យចឹងទៅហ្នឹងហើយ វាមានពាក្យថាធនុមានពាក្យថាវេគៈមានពាក្យថានិន្នេអញ្ចឹងអានិន្នេហ្នឹងប្រែថាបាញ់អឺហ្នឹងហើយវេគៈប្រែថាកម្លាំងណាកម្លាំងដែលព្រួញហ្នឹងវាទុះចេញពីធ្នូមកហ្នឹងហ្នឹងឯងអញ្ចឹងទាំងដែលកូនសហ្នឹងវាខរាពេហ្នឹងអាហ្នឹងទៅជាដកហ្នឹងក៏មានឈ្មោះ អំពីរឿងកូនសដែលមុតហ្នឹងដាំងខ្លាហ្នឹងឯងចឹងនិយាយទៅតាកហ្នឹងតាកពេទីស្វាហ្នឹងមួយអឺហ្នឹងឯងទីស្វាហ្នឹងតែប៉ុណ្ណឹងទេហ្នឹងឯងប៉ុណ្ណាហ្នឹងហ្នឹងគឺលើកអំពីរឿងអាវុធអាវុធរបស់ចៅហ្នឹងវាមានធ្នូអីហ្នឹងហើយមើលបាញ់វឹបវឹបមក មិនមែនតែមួយមកអញ្ចឹងស្រួលកិច្ចបើនេះឆ្វេងពីស្ដាំអីណាណីហើយព្រះបរមពុរិស័ទពេលហ្នឹងប្រឹងប្រែងក្នុងកិច្ចការងារចិញ្ចឹមជីវិតហ្នឹងត្រូវធ្វើកិច្ចការងារអញ្ចឹងហ្នឹងឯងហើយមិនមែនតែព្រួយសហ្នឹងឯណាអឺផ្នែកខាងដាវ ខណ្ឌហ្នឹងហៈគេណាអានោះសើ AA ណា AA ចាំមកទាំងអស់ហ្នឹងណា4ហៈគេគេហេតេតេខេនេតេលថោតេណាតេតេណាតេលថោតេហ្នឹងគឺសំលៀងទៅដោយប្រេងទៀតហ្នឹងហ្នឹងហើយធ្វើឲ្យតែអែលថ្មហ្នឹងគឺសំលៀងសំលៀងខៈគេហ្នឹងគឺថា ស្ដៅហ្នឹងហើយតែហើយតែប្រខំអញ្ចឹងទៅសម្រាប់រាជាហ្នឹងហើយតេខេណេហ្នឹង ប្រែថាមុតដ៏ខ្លាំងក្លាតេខេណេហ្នឹងណាហ្នឹងហើយអាខគេហ្នឹងវាមុតដ៏ខ្លាំងក្លាហ្នឹងហើយគេហេណេហ្នឹងគឺចោលកាន់អាហ្នឹងចោលកាន់វិជ្ជាព្រះអរកថាវិជ្ជាអំពី បញ្យលបញ្យលក្នុងសេចក្តីហ្នឹងហ្នឹងហើយហ្នឹងរៀបរាប់ពីអាវុធហ្នឹងទាំងព្រួញសដែលបាញ់មកដោយកម្លាំងវឹបវឹបហ្នឹងធនុវេកនុណេហ្នឹងណានុណេហ្នឹងណាហ្នឹងអុនណេអុនណេអាហ្នឹងវេកវេកៀងហ្នឹងឯងអុនណេហ្នឹងគេថាលើកឡើងបាញ់ ចេញពីធ្នូនឹងមកហ្នឹងដោយកម្លាំងវេកៈហ្នឹងកម្លាំងសន្ទុះនៃកូនព្រួយហ្នឹងវាខ្លាំងខ្លាមកណាហើយមុតទៀតហ្នឹងឯងខរ៉ាប់ពេហ្នឹងហើយហើយដល់ទៅដាវហ្នឹងក៏មុតខ្លាំងណាស់ហ្នឹងចឹងទៅហើយដែលមានមរណភ័យចំពោះមុខអញ្ចឹងណា ហ្នឹងឯងតាស្មឹងតែយ៉ាស្មឹងមរណេវិរុលហេហ្នឹងគេថាមរណភ័យដែលមានចំពោះមុខវិរុលហេហ្នឹងគេថាវាប្រែក្នុងន័យមកដល់ចំពោះមុខហ្នឹងឯងក្នុងខណៈហ្នឹងហើយបានគឺថាព្រះបរមពុរិស័ទមិនមាន សភាពញាប់ញួរទឹកមុខអីតក់ស្លុតខ្លាចអីគឺអត់ទេហ្នឹងហើយអញ្ចឹងបានកើតទៅជាសំណួរសួរហ្នឹងកាសមានុទេសំណួរណាហ្នឹងហើយនេហុឆំវិតតតាំងហ្នឹងហេតុអីបានជាមិនតក់ស្លុតហ្នឹងហើយទេហ្នឹងគឺសួរទៅលើព្រះបរមពុរិស័ទហ្នឹងហេតុហេតុម៉េចបានជាអ្នកមិនតក់ស្លុតណាហ្នឹងហើយ អ្នកឯងលោកឯងហ្នឹងមិនភ័យខ្លាចនៃឆំភិតតាំងហ្នឹងហើយដល់ទៅព្រះរំពុរិស័ទឆ្លើយហ្នឹងឆ្លើយមកទាំងអស់ហ្នឹងអញ្ចឹងមកបីបន្ទាត់ខាងដើមហ្នឹងទីស្វាក៏រ៉ាប់ពេធនុវេកនុននេដូចគ្នាអញ្ចឹង ខៈគេកហេនេតេខៈនេទេលខោទេគ្នាមកហើយទី3ហ្នឹងក៏ដូចគ្នាតាស្មੰងមហភិយាស្មੰងមរណេវិរុលហេណាមានតាស្មੰងភិយាស្មੰងនេះបានអេអេ2មកទៀតណាមរណេវិរុលហេហើយក្រោយនេះ គឺដូចគ្នាទេណាត្រង់ថាវេទាំងអលត្ថាំងអាំងអាំងដូចគ្នាវេទាំងអលត្ថាំងប្រែប្រែមកថាត្រឡប់បាននៅវេតៈក្នុងទីនេះគឺរីករាយចឹងហ្នឹងឯងវេតៈនេះណាគឺថាបាននៅក្តីរីករាយក្នុងការដែលថាធ្វើនៅកិច្ចការងារហ្នឹងវា វាមិនមិនត្រឹមតែមិនភ័យទេវាទៅជាអាឡាត់ខាងនោះវាត្រឡប់ជាបាននៅវេទាំងទៅវិញការរីករាយនឹងទៅវិញហ្នឹងហើយហើយរីករាយហ្នឹងវាថែមដល់ទៅថាវិបលាំងអឡារាំងទៅទៀតតែអាំងអាំងតតទី4នេះអាំងអាំងហ្នឹងហើយវេទាំងអាឡាត់ខាងវិបលាំងអឡារាំងហ្នឹងគឺវិបលាំងអឡារាំងហ្នឹងបញ្ជាក់មកលើវេទាំងនេះឯងណា អាហ្នឹងទៅក៏ជាសេចក្តីក្នុងរឿងរ៉ាវហ្នឹងប៉ុន្តែយើងសិក្សាយកមកដែលព្រះអង្គទ្រង់សម្ដែងហ្នឹងព្រះអង្គសម្ដែងបញ្ជាក់អំពីរឿងសេចក្តីក្លាហាននេះហ្នឹងហើយយើងមិនមែនទៅក្លាហានសម្រាប់ចោលអីអីទេហើយព្រះអង្គក៏មិនមែនថាសម្រាប់ចោលហ្នឹងល្អអត់មានបាបអីអីដែលព្រះអង្គគ្រាន់តែចង់បញ្ជាក់ពីការក្លាហាន ហើយនៅក្នុងអាដែលមិនមែនជាលេយានិកៈធัวណាកិច្ចការងារហ្នឹងមិនមែនដឹកនាំសัตว์ឲ្យរួចផុតចាកទុកទេណាប៉ុន្តែយកអាត្រង់ក្លាហានទេព្រះអង្គលើកឡើងហ្នឹងហ្នឹងហើយអញ្ចឹងយើងសិក្សានៅវិជាដកហ្នឹងយើងយកត្រង់ដែលក្លាហានហ្នឹងពីក្តីហ្នឹងណាហើយចំណុចនៃក្តីក្លាហានហ្នឹងវានៅត្រង់ដែលថាសំខាន់ដែលបញ្ចូលដល់ចំណុចដែលគុណចាស់សិក្សាពីរោះវាត្រង់ឲ្យថា ដែលយើងអាចឈ្នះសត្រូវគឺកិលេសបានបើតលតែយើងព្រមលះបង់ជីវិតណាវាសំខាន់ណាកន្លែងហ្នឹងហ្នឹងឯងដែលក្នុងគេថាចុងក្រោយហ្នឹងដែលព្រះអង្គបានសម្ដែងបញ្ជាក់ហ្នឹងនៅក្នុងថាយើងលះបង់ជីវិតជាមុនហ្នឹងបានជាវាមាននៅ សេចក្តីរីករាយដែលកើតឡើងហ្នឹងក្នុងគាថាចុងក្រោយហ្នឹងមានសោនេះវេទជាតោអច្ឆពវឹងអមិតទេនេះហ្នឹងឯងដែលព្រះអង្គសម្ដែងបញ្ជាក់អំពីសោហ្នឹងខ្លួនព្រះអង្គហ្នឹងវេទជាតោសោវេទជាតោទៀតហ្នឹងវាមានអាភិបដែល រីករាយរីករាយក្នុងការដែលមិនខ្លាចស្លាប់ហ្នឹងវាអត់ភ័យហើយរីករាយក្នុងកិច្ចការងារដែលធ្វើហ្នឹងហើយអាការដែលព្រមលះបង់ជីវិតនឹងឯងវាទៅជាគ្របសង្កត់ពួកចៅហ្នឹងតែអច្ឆភវឹងណាអច្ឆភវឹងហ្នឹងគឺប្រែតែគ្របសង្កត់ហ្នឹងណា ណាព្រះអនុថាបញ្ជាក់ថាមិនបានជាគ្រួបសង្កត់ណាអច្ឆភវឹងអមិតទេនៅក្នុងពួកបច្ចាមិតណាពួកពួកចៅណាហ្នឹងហើយអច្ឆភវឹងទៅវាគ្រួបសង្កត់ទៅក្នុងបច្ចាមិតណាអច្ឆភវឹងអមិតទេហ្នឹងហ្នឹងហើយអញ្ចឹង ព្រះថាលោកបញ្យលពេលអច្ឆភិវឹងហ្នឹងគឺដោយសារ មានការលះបង់នៅជីវិតនឹងឯងកម្លាំងដែលព្រមព្រមស្លាប់ហ្នឹងហ្នឹងឯងទីក្តីក្លាហានហ្នឹងវាគ្រប់សង្កត់នៅបច្ចាមិត្តហ្នឹងអាហ្នឹងជាការបញ្ជាក់តាំងពីបន្ទាត់ទី1មកណាហ្នឹងឯងសោ វេតជាតោអច្ឆភវឹងអមិតទេណាគឺព្រះបរមពុរិស័ទហ្នឹងមានទឹកមុខស្រស់បោះក្លាហានទៅវាអត់មានទឹកមុខស្ញោទឹកមុខញញើទឹកមុខភ័យខ្លាចអីអីទេគឺថាទឹកមុខស្រស់ប្រឹមប្រៃកៅភ្នែកគ្រាន់តែឃើញភ្នែកក៏ខ្លាចភ្នែកមុតភ្នែកក្លាហានចិត្តតច្ចរូបហ្នឹងឯង ហ្នឹងគឺបានទៅជាអច្ឆភវឹងហ្នឹងវាគ្របសង្កត់នៅបច្ចាមិត្តហ្នឹងអច្ឆភវឹងអមិត្តទេហ្នឹងយើងសិក្សាយល់សេចក្តីហ្នឹងត្រង់ដែលនៅក្នុងពុទ្ធសាសនាហ្នឹងយើងឃើញមានរឿងដោយការដាក់ជីវិតដោយក្នុងសាសនាព្រះសម្មាសម្ពុទ្ធកាសបៈអីវិខ7អង្គនោះ អាហ្នឹងគឺដាក់ជីវិតឯហ្នឹងណាហ្នឹងឯងមួយអង្គបានជាព្រះអរហន្តមួយអង្គបានជាព្រះអនាគាមី5អង្គទៀតមិនបានម្រាច់មគ្គផលអីក៏ទៅកម្មទេវលោកដែរហ្នឹងឯងមិនក្នុងរឿងធ្វើអត្តឃាតទេមិនរឿងຕົកតោមនោះទេហ្នឹងគឺថាលះបង់ជីវិតក្នុងការប្រព្រឹត្តព្រមចរិយធัวហ្នឹងគឺថា វាវាវាមិនអាចថាទៅធ្វើអញ្ចឹងអីគ្រប់អង្គអីអញ្ចឹងទេប៉ុន្តែនេះជាអធិស្រ័យរបស់លោកដែលឃើញប្រសាសនាហ្នឹងមានការរាវរយបាត់បង់អីចឹងទៅក៏ខំប្រឹងប្រែងក្នុងពេលហ្នឹងហ្នឹងវាជារឿងផ្ទាល់ព្រះអង្គផ្លូវចិត្តក៏រៀងរៀងព្រះអង្គចឹងដែរផ្លូវចិត្តហ្នឹងគឺថាអត់មានសៅមងអីអស់ជីវិតទៅក៏ទៅកាន់ទេវលោកចឹងទៅ ហ្នឹងឯងអាហ្នឹងគឺយើងគ្រាន់តែសើរើរឿងដែលយើងធ្លាប់ជួបប្រទេសមកនៅក្នុងភាពដែលថាសូរោនេះហ្នឹងអឺនៅក្នុងពតិថាទី3ហ្នឹងមកបន្តទៀតហ្នឹងគឺបញ្ជាក់ពីសេចក្តីឃ្លាវខ្លាហ្នឹងហើយបុពេវៈជីវិតមាសៈចាត់តាំងហ្នឹងដល់ពីបន្តទៀតទៅគួបសេចក្តី ចូលគ្នា ពីបន្តទៀតណាថាអ្នកហេជីវិតេអលយ៉ាងកពមេណូសូរោកយិរាសូរៈកចាំងតតេចៃតេណាចឹងវាត្រូវប្រែពីបតតនឹងចូលគ្នាចឹងក្នុងសេចក្តីដែលសំខាន់គឺត្រង់ដែលថាព្រះអង្គបានប្រកាសអំពីបពេវៈជីវិតមាសេចតតាំងនេះណា ក្រិតគឺថាបានយើងបានលះបង់ជីវិតជាមុនហើយទទួលប្រាក់របស់អ្នកមកយើងបដូរជីវិតហ្នឹងហើយអាហ្នឹងមិនមែនថាលក់ជីវិតតម្លៃប៉ុណ្ណឹងទេអាហ្នឹងលក់ជីវិតដល់ដឹងទៅស្លាប់ហើយនេះវាមិនមែនថាប្រកបជាស្លាប់អីណាព្រោះថាស្លាប់ក៏ចោលទៅ ហ្នឹងហើយយើងធ្វើកិច្ចការងារហ្នឹងហើយហើយតែបានរស់ទៅយើងបន្តទៅទៀតចឹងណាអាហ្នឹងវាដូចថាបថុយដែរហ្នឹងក៏បានដែរតែបថុយចឹងទៅហ្នឹងហើយនៅក្នុងសាសនាហ្នឹងគឺថាដាក់ជីវិតហ្នឹងចឹងហ្នឹងហើយអាហ្នឹងវាចូលនៅក្នុងដីក្លាហានដូចជារឿងរ៉ាវ ក្នុងអេកនិបាតអីដែលព្រះអង្គជាពាណូហ្នឹងហ្នឹងហើយដែលអរៈទឹកសរសើរព្រះអង្គដែលកាច់ការឈូកនោះអាហ្នឹងក៏មានពាក្យសូរិយ៉ាងណាគឺក្នុងពាក្យដែលថាក្លាហានហ្នឹងសូរៈហ្នឹងចឹងហ្នឹងឯងតកយ៉ាងសូរិយ៉ាងបញ្ញាហ្នឹងណាហ្នឹងឯងមានពាក្យក្លាហានហ្នឹងឯង អញ្ចឹងយើងគ្រាន់តែសាររើឃើញថាវាមានរឿងខ្លាហានហ្នឹងដែលតាកតួងទៅនឹងការប្រព្រឹត្តព្រមចរិយធម៌ដូចជាការធ្វើទានក៏ស្ថិតនៅក្នុងភាពចម្បាំងមួយតាកតងរឿងក្លាហាននឹងសំបី មានទ្រពតិចប៉ុន្តែក៏អាចឈ្នះកិលេសបានហ្នឹងគ្រាន់តែលើកពីរឿងឲ្យទានមិនមែនសមុជឆេតតបហានអីមែនប៉ុន្តែ វាឈ្នះកិលេសក្នុងពេលហ្នឹងបានឲ្យទៀនបានវាទ្របទៅតិចសម្រាប់តែបោភោគខ្លួនឯងហ្នឹងមិនតឹងគ្រប់ផងណាយ៉ាងវាអត់មានបបោហូហីអីណាឲ្យល្មមថាលើសពីការបោភោគប្រើប្រាស់អីក៏ឲ្យទៀនទៅអាហ្នឹងវានៅតែក្នុងក្រាន់ហ្នឹងវាថាអាចឲ្យបានហ្នឹងឯងមិនដល់ទៅថ្នាក់ថា កំណាញ់សល់ចោលឬក៏កំណាញ់ក្រៅតម្រាយទៅទៀតអីណាប៉ុន្តែដល់តែមែនទេណាសំបីទៅថាខ្លួនឯងក៏មិនបរិភោគដែរបោះហ្នឹងល្អយកទៅប្រគេនប្រសង់ទៅជូនមេដាបិតាអីចឹងទៅហ្នឹងហើយយើងខ្វះបនមកអីចឹងទៅមិន ចិត្តតែមានកុសលវិបាកអីសពគ្រប់ទេអាសាឈឺអីចឹងទៅយើងឧស្សាហ៍ធ្វើឆ្នាំកែរោគអីចឹងទៅទៅទៀនកុំឲ្យបៀតបៀនសត្វអីអីចឹងទៅធ្វើអីធ្វើអីតាមនឹងចឹងណាអានឹងគឺដោយសារថាមានសទ្ធាបញ្ញាណាចឹងវាសម្រេចបានទៅជាក្លាហានតែបច្ចុប្បន្នហ្នឹងប៉ុណ្ណឹងមុំមុំអត់អីទេតែឲ្យយើងបានធ្វើទៀនសុបាយចិត្ត នឹងធ្វើទៀនដល់ហ្នឹងឃើញទេទ្របតិចគឺថាដូចគ្នាតិចអញ្ចឹងប៉ុន្តែក្លាហានឈ្នះកិលេសបានហ្នឹងក៏រឿងក្លាហានហ្នឹងហើយក្លាហានរបស់ព្រះបរមពុរិស័ទដែលជាវេនរិនហ្នឹងហ្នឹងក្លាហានដោយសារកម្លាំងកាយផងទប់ទល់ជាមួយនឹងស្វាឪហ្នឹងតៃតជាតិប្រទេសវត្តហ្នឹង បំណងនឹងសម្លាប់ព្រះអង្គដែលជាកូនហ្នឹងកូនបង្កើតហ្នឹងរៀនបំណងសម្លាប់កូនស្វាហ្នឹងតែព្រះអង្គខ្លាំងខ្លាទាំងកម្លាំងកាយធ្វើឲ្យក្លាហានទាំងកម្លាំងចិត្តទៅទៀតអីដល់អញ្ចឹងទៅលោតកាច់ការឈូកអីអីបានរហូតដល់ទៅអរៈទឹកគិតថាបរោះដល់ក្លាហាន អង្គអាចយ៉ាងនេះមិនអាចថាឲ្យកាន់ការឈូកអីមកទេក៏រាប់កាន់ការឈូកដែលកាច់បានហ្នឹងដង្ហែពោធិសត្វមកទៀតហ្នឹងឯងហើយស្វាស្វាឪហ្នឹងឃើញសភាពបែបហ្នឹងក៏បែកទ្រូងស្លាប់ទៅនឹងយកត្រង់ថាក្តី ក្លាហានអង្អាចរបស់ព្រះបរមពុរិស័ទហ្នឹងបានជោគជ័យក្នុងកិច្ចការងារដែលត្រូវធ្វើហ្នឹងរួមណារួមដោយកម្លាំងកាយដែលជោគជ័យហ្នឹងបើកុំតែកម្លាំងកាយឪជាបាច់ងាប់បាត់ហ្នឹងហើយឪអោបមកក្រឹបអញ្ចឹងទៅគឺអឺបែកទ្រូងបែក បេះដូងស្លាប់ហើយតន្តែនេះខ្លាំងណាខ្លាំងណាដឹងតែឪអោបយកមែនទេណាអោបវិញអញ្ចឹងទៅអឺអញ្ចឹងឪមិនអាចថាប្រឡងទៅជែងកម្លាំងនឹងបានក៏លេងទៅហើយក៏ឲ្យទៅកាច់ការឈូកដោយគិតថាឲ្យស្លាប់ដោយសារអារៈទឹកយៈហ្នឹង នៅព្រះបរមពុរិស័ទអត់ចាំបាច់ចុះឯណាហក់ពីម្ខាងទៅម្ខាងកាច់បានការឈូកពីក្រាន់មកលោតទៅហ្នឹងលោតចុះលោតឡើងបានការឈូកមួយសម្បើមហ្នឹងហើយអត់កម្លាំងធ្វើមិនបានមកស្ទុះហក់ទៅហ្នឹងអាចកាច់បានណាដៃហ្នឹងលឿនមែនទេណាមែនយើងឈួរកាច់អីណានេះមកហក់មកហក់ទៅកាច់មកហ្នឹងហើយកាច់បានពីទៀតទៅ ហ្នឹងហើយហ្នឹងតែនៅក្នុងរឿងដែលអង្គអាចក្លាហានធ្វើបានរួមដោយកម្លាំងកាយកម្លាំងចិត្តហ្នឹងហ្នឹងគឺយើងគ្រាន់តែនឹករលឹកដល់រឿងក្លាហានដើម្បីយកមកប្រកបផ្សំនៅក្នុងទីក្តីដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងវាគួរតែក្លាហានមែនមែនហើយព្រះអង្គបញ្ជាក់ថាបួសក្នុងនាយានិកសាសនាណាហ្នឹងហើយ ហើយបើកិច្ចការងារដែលព្រះអង្គសម្ដែងលើកឡើងមកដើម្បីបញ្ជាក់អំពីរឿងដែលថាកិច្ចការងារត្រូវធ្វើដោយក្លាហានធ្វើដោយជាយាមនេះសំបីមិនមែននយានិកៈធัวផងណាហ្នឹងឯងអាហ្នឹងបណ្ឌិតអំពីបុរាណកាលហ្នឹងខំប្រឹងប្រែងជាយាមហើយចូលតម្រាំដល់ទៅព្រះអង្គបានត្រាស់ ការសំដែងនៃយានិកៈធัวរឿងអីដែលត្រូវចោលដីជាយាមវាអត់មានសំតំណងហេតុផលអីទេហ្នឹងគឺរំលឹកដាស់តឿនវិខហ្នឹងមែនទេតែឲ្យលោកឃើញពីតម្លៃនៃក្តីជាយាមហើយក៏ស្មារតីមកដល់ព្រមដាប់សច្ចធัวសម្រាប់ព្រះរហັດហ្នឹងហើយក្នុងវិជាដកហ្នឹង ហើយត្រូវគ្នានឹងព្រះចក្រយៈធัวហ្នឹងណាដូចនៅក្នុងបេដកលេខ49ណាអង្គត្រនិកាយនវកនិបាតសំដែងពីធัวសម្រាប់ឧត្តរករទ្វីប3ឋានតាវតឹង3ចម្ពោះទ្វីបនេះ3ដែលសំដែងពីធัวដែល ប្រសើរជាងគ្នាណាហ្នឹងឯងដោយខាងឧត្តររតទ្វីបហ្នឹងដោយថាខាងក្តីសពមិនប្រកែប្រកម្មរឿងប្តីប្រពន្ធអីអីហ្នឹងចឹងទៅហើយឋានតាវតឹងហ្នឹងក៏លើសផ្នែកខាងដូចថាអាយុវណ្ណៈអីជាទឹកអីអីចឹងទៅនៅទេវលោកហ្នឹងក្រៃលែងជាង ឋានមនុស្សហើយប៉ុន្តែឋានមនុស្សហើយចម្ពូទ្វីបនេះមានធัว3ដែលក្រៃលែងជាងមនុស្សឧត្តររតទ្វីបក្រៃលែងជាង ទេវតាឋានតាវតឹងនឹងទៅទៀតមានធัว3ហ្នឹងហ្នឹងឯងនឹងយើងធ្លាប់សិក្សាហើយគ្រាន់តែរំលឹកត្រង់ឲ្យថាក្នុងធัว3ហ្នឹងឲ្យមានពាក្យថាសូរៈនឹងមួយផងនេះឃ្លាវខ្លាហ្នឹងណា ដោយអំណាចនៃកតកម្មយតាឆន្ទៈណាហើយមានសតិហើយនឹងការប្រព្រឹត្តព្រមចរិយធម៌នឹងព្រះអង្គម្ដែងធัว3ហ្នឹងគឺវិសេសជាងណាមនុស្សទ្វីបតតីវិសេសជាងទេវតាហ្នឹងឯងដោយសារធัว3ហ្នឹងចឹងវាមាន ភាពលាវខ្លានឹងមួយដែលឲ្យសម្រេចនៅលោកកតរៈធัวបានណា អាហ្នឹងគឺសេចក្តីឃ្លាខ្លាហ្នឹងយើងនឹករលឹកក៏កន្លែងហ្នឹងគួរលើកយកមកផ្សំសេចក្តីត្រង់ឲ្យថាព្រះអង្គសម្ដែងព្រមចរិយធัวហ្នឹងគឺការដែលប្រព្រឹត្តសម្រាប់នៅមគ្គព្រមចរិយអរិយមេអង្គ8ហ្នឹងហ្នឹងឯងដោយមានសតិហើយនឹងភាពឃ្លាវខ្លានេះឯងចឹងហ្នឹងក្នុង នវកនិបាតណាមានធัว9ហ្នឹងចាហើយនៅភាពឃ្លាវខ្លាអីអីទៀតវងនិតក៏នឹកក៏រលឹកឃើញអីកន្លែងណាក៏រតនាជាចំណុចកន្លឹះសំខាន់សំខាន់ខ្ញុំណារំលងវិជាដកខ្លះដែរបានមកជួបវិជាដកកន្លែងហ្នឹងចាប់សេចក្តីបានដូចថាយើង សិក្សាតាមអធិស្ស្រ័យផងហ្នឹងហើយទៅតាមដែលគុណចាស់មើលទៅត្រូវអធិស្ស្រ័យក្នុងវិជាដកអីជាដកអីព្រះអង្គក៏សម្ដែងទ្រង់ញៀនជ្រាបទៅលើអធិស្ស្រ័យអ្នកស្ដាប់ហ្នឹងហ្នឹងហើយដោយថាវិជាដកខ្លះក៏លើកយកទោសរបស់កាមទោសមេត្តាក្រៀមអីអី ដើម្បីថាពិខុហ្នឹងគឺស្ដាប់ទៅសង្វេកនឿយណាយក្នុងរឿងកាមគុណអីអីចឹងទៅមានអញ្ចឹងណាដូចជាវិជាដកយើងរំលងប្រមាណអីមកហ្នឹងគឺតកតងអញ្ចឹងចឹងទៅហ្នឹងហើយយើងក៏មានខ្លះខ្លះមកហូខែដែរតែថាមើលមើលមើលទៅមកដល់កន្លែងនេះមួយថាយើងចាប់បានត្រង់ថាព្រះអង្គប្រកាសអំពីរឿងការដែលប្រឹងប្រែងជាយាមហ្នឹង ហ្នឹងឯងវិរិយងករង្សោនេះណាវាផ្ទុយអំពីវិរិយងអោសជីហ្នឹងឯងដាក់ចោះនៅក្តីជាយាមវាអោសជីដល់ទៅធ្វើហើយណាករង្សោណាករង្សោតិហ្នឹងធ្វើហើយណាហ្នឹងយើង ប្រែតាមបាលីហ្នឹងតែមើលប្រទានុក្រមអីទៅលោកមានពាក្យករិងសក់ហ្នឹងប្រែតែធ្វើហើយវិរិយងករិងសក់តែក្នុងលោកអ្នកប្រែទេលោកអ្នកប្រែថាមិនបោះបង់នៅក្តីព្យាយាមហ្នឹងហ្នឹងឯងលោកប្រែឲ្យនៃពីខាងដើមមកដែលថាបោះបង់ដីជាយាមនឹងចោលអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅវិរិយងករិងសក់ហ្នឹងគឺមិនបោះបង់ហ្នឹង ប៉ុន្តែបល័យថាធ្វើហើយនៅក្តីជាយាមហ្នឹងហ្នឹងហើយសំបីណាអនិយានិកាត់ថានេបេណាហ្នឹងហើយសំបីដែលឋានៈហ្នឹងកិច្ចការងារហ្នឹងមិនមែនជានិយានិកៈធัวផងហ្នឹងហើយព្រះអង្គរំលឹកអញ្ចឹងអញ្ចឹងកាន់តែបញ្ជាក់ថាដល់ទៅនិយានិកៈធัวហ្នឹងលើក្រៃលែងណាព្រះអង្គបានត្រាស់ជាពុទ្ធសំដែងមកគឺថា ក្តីជាយាមហ្នឹងគឺយើងយើងយល់ដូចថាជាជើងយើងហ្មងណាយើងឈួរលើជើងយើងដើរដោយជើងរបស់យើងណាអីអីយើងមើលមើលក្នុងអត្តវត្តធัวដាម៉ាហូមអីអីហ្នឹងគឺថាឲ្យយើងផ្ដល់កម្លាំងចិត្តខ្លួនយើងគ្រាន់តែថាថ្ងៃហ្នឹងយើងបានជីវិតនៅរស់ប៉ុណ្ណឹងរាប់ យកត្រឹមតែវិបានជីវិតតែប៉ុណ្ណឹងគឺមិនរអ៊ូរតំរឿងអីទៀតទេណាយើងអ៊ូរតំហ្នឹងវាតាកតួងនឹងតោមនរការຕົកសក់ចិត្តខ្ជិលអីហ្នឹងក៏រអ៊ូដែរណាអឺពុកម្ដាយប្រើឲ្យធ្វើការងារអីហ្នឹងរអ៊ូគឺមកពីខ្ជិលហើយបើថាអត់ខ្ជិលពេញចិត្តទេគេថាមើលឲ្យខ្ញុំជួយធ្វើអីណាបានទៅគេថាសុបាយចិត្តឲ្យញឹមញែម ហ្នឹងឯងទុកឲ្យខ្ញុំទុកឲ្យខ្ញុំអីចឹងណាអីអាហ្នឹងឧស្សាហ៍ពេញចិត្តហើយដល់ទៅខ្ជិលអើកូនហ្នឹងតែលំនិតគាត់លើកទីរឿងឯថាជាប់រវល់ចុចអីចុចអីអីចឹងហ្នឹងឯងអាហ្នឹងកម្ៅកម្ៅអីចឹងទៅវាល្អហើយអាហ្នឹងគឺគ្រាន់តែយើងលើកជាឧទាហរណ៍មកក្នុងរឿងឯថា យើងគ្រាន់តែបានជីវិតនៅរស់ដើម្បីយើងបានជាដើមទុនប្រព្រឹត្តធម៌នេះយើងមិនមែនគ្រាន់តែរស់ចោលទេយើងឃើញតម្លៃ24ម៉ោងហ្នឹងគឺយើងបានទទួលប្រកាសថាព្រះអង្គព្រះពុទ្ធរិកាប្រធัวព្រះវិន័យគឺណាគឺយើងណាបដូរផ្ដាច់ជាមួយគ្នានឹងការសិក្សាពធហ្នឹងយើងនិយាយសម្រាប់ពុទ្ធបរិស័ទយើងដែលមានសទ្ធាក្នុងបរតនត្រ័យណា ហ្នឹងហើយมันឃើញកិច្ចការងារអីមានតម្លៃជាងទទួលយកពធัวមកសិក្សាមកប្រព្រឹត្តបរិបត្តិមករក្សាចិត្តឲ្យបានសុខហ្នឹងអញ្ចឹងយើងអត់រអ៊ូទេអត់មានរអ៊ូតាមរឿងអីទៀតទេរឿងរឿងអីរឿងអីគឺថាឲ្យតែយើងបានដើមទុនយើងអរគុណបនអរគុណមេត្តាបិតាជាដើមណាដែលដែលធ្វើឲ្យយើងបានរស់នៅក្នុងថ្ងៃហ្នឹងប៉ុណ្ណឹងគឺថាអត់មានរអ៊ូទេឃើញទេអាហ្នឹងគឺ ចូលនៅក្នុងរឿងក្លាហានហើយអត់រអ៊ូហ្នឹងតែរអ៊ូចាញ់ព្រៀបសត្រូវអាត្រូវគឺកិលេសហ្នឹងឯងព្រោះតែយើងអាហ្នឹងមែនមែនមិនមែនគ្រាន់តែយើងបន្លំអីខ្លួនឯងធ្វើមិនរអ៊ូមិនអីគេថារឿងផ្លូវចិត្តដែលយើងលមុំជាមួយនឹងជីវិតប៉ុណ្ណឹងគឺជាសេចក្តីសុខហើយហ្នឹងឯង ខ្ញុំណាសេចុងក្រោយចិត្តភ្លឺហើយហ្នឹងហ្នឹងហើយព្រោះចូលលមុំចិត្តនឹងជីវិតបច្ចុប្បន្នព្រោះនេះឯងគឺជាសេចក្តីសុខការធ្វើបន់រៀបចំផែនការសម្រាប់អនាគតគឺណាត្រឹមត្រូវណាស់អាហ្នឹងគឺ ត្រឹមត្រូវហើយទាំងដែលដែលត្រូវធ្វើទៀតតែយើងថាមិនកង្វល់អនាគតហ្នឹងមិនមែនបានដីថាយើងមិនគិតអនាគតទេណាហ្នឹងហើយមិនតែចម្រើនវិបស្សនានឹងអត់មានអនាគតជាអារម្មណ៍មិនទេណាអាហ្នឹងគឺរលឹកដឹងធัวជាបច្ចុប្បន្នហើយប៉ុន្តែថាវិបស្សនាញាណហ្នឹងក៏មានអនាគតាធម្មាអតីតាធម្មាជាអារម្មណ៍ នឹងឯងក្នុងសមសណាញានហើយដល់មកចិត្តបាទការកើតឡើងនៃចិត្តដតីទៀតដូចយើងធ្វើបន់អីអីហ្នឹងសិតតែជាផែនការដើម្បីអនាគតហ្នឹងឯងហើយយើងមិនគិតអនាគតយើងយើងធ្វើបន់នឹងធ្វើធ្វើអីថាអីបច្ចុប្បន្នបានសົບហើយប៉ុន្តែដែលយើងមានសទ្ធាមកហ្នឹងគឺយើងត្រូវប្រឹងបន់ បញ្ញានិបរលោកាសមត្តណាក្នុងអនាគតក្នុងបរលោកបរលោកកាសមត្តអតថាហោនតេបានិណាណាជាទីតាំងមមជាទីពឹងជាទីអាស្រ័យរបស់សត្វទាំងឡាយយើងណាអានោះយើងគិតដល់អនាគតហ្នឹងប៉ុន្តែកុំឲ្យច្រឡំនឹងអារឿងកង្វល់ក្នុងអនាគត ព្រោះកង្វល់ក្នុងអនាគតវាជារឿងហួងហែងអញ្ចឹងពុទ្ធបរិស័ទយើងចែកគ្នាកន្លែងហ្នឹងឲ្យដាច់គឺណាកាលណាបើយើងរៀបចំណាគេថាផែនការហ្នឹងវានិយាយនឹងដើម្បីបញ្ជាក់ដូចថាវាមានរឿងជាឧទាហរណ៍ដែលដែលកិច្ចការងាររត់ទទួលទានអីអីក្នុងបច្ចុប្បន្នជាតិហ្នឹងគាត់ថាសម្រាប់ខែក្រោយឆ្នាំក្រោយអីអីហ្នឹងរឿងអីរឿងអីហ្នឹងពាក្យផែនការហ្នឹងណា ហ្នឹងហើយដាក់ផែនការដាក់កម្រងដើម្បីនឹងត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងអាហ្នឹងយកពាក្យហ្នឹងពាក្យខ្មែរយើងដើម្បីបញ្ជាក់នៅក្នុងរឿងដែលថាការត្រៀមការរៀបចំដោយយើងកាយសុចរិតវិជ័យសុចរិតមโนសុចរិតអីដែលប្រព្រឹត្តទៅក្នុងសិលអីហ្នឹងគឺសិតតែផែនការរបស់យើងក្នុងដំណើរ ទៅបរលោកហើយដើម្បីរួចពីអបាយភូមិអីមិនមែនដើម្បីថាត្រេកអរក្នុង ទេវលោកសុគតិភពអីទេ ដើម្បីយើងបានជួបនឹងអរិយធម៌យើងនឹករលឹកតែធម៌របស់ព្រះសម្មាសម្ពុទ្ធនឹករលឹកតែបរតនត្រ័យនឹងទេ ពុទ្ធังសរណង្កឆាមិនឹងឯងនៅក្នុងអបាយភូមិយើងឃ្លាតពីបរតនត្រ័យហើយវល់តែទុកវល់តែអំបាកនឹង ហ្នឹងឯងហើយបើប្រសិនបើថាអបាយភូមិមានបរតនត្រ័យដែរអីចឹងទៅអាហ្នឹងគឺយើងភ័យខ្លាចក្តីទុកក្តីអីមែនទេប៉ុន្តែថាក៏អ៊ុនចិត្តដែរហ្នឹងបើសិនបើប៉ុន្តែវាអត់មានអត់មានឱកាសអីមកសិក្សារៀនសូត្រអីក្នុងសភាពដែលយើងអាច មានតែក្តីសុខបានយើងស្ដាប់ពធរៀនពធហ្នឹងជាឱកាសគឺជាឱកាសដែលថាយើងមានភាពជាឥស្សរៈមានសិទ្ធអង្គុយបានឯងនៅក្នុងអបាយភូមិបាទណាកុំចាំបាច់និយាយដល់ទៅយមរាជយមបាលចាត់ការអីគ្រាន់តែថាក្លៀនមួយនៅក្នុងកំណើតសัตว์ហ្នឹងគ្មានពេលអីមកអង្គុយនៅចឹងបានវល់តែរੂអីដាក់ពោះ ដែលក្លៀនខ្លាំងមើលសំបីតែបរិជានៅក្នុងកំណើតជាមនុស្សផងដល់ទៅថាស្រេកទឹកខ្លាំងស្លាប់អីចាំគិតទៀតហ្នឹងហើយលេងដៃពីខ្សែទម្លាក់ខ្លួនទៅដើម្បីណាបានសោយទឹកត្រង់ទឹកអីអីហ្នឹងអាហ្នឹងមនុស្សផងចោសัตว์អីអីទៀតហើយបដិសន្ធិដោយ អកុសលវិបាកអហេតុកៈទៀតនឹងគឺថាវាព្រាត់ពីបរតនត្រ័យអញ្ចឹងនិយាយពីរឿងដែលថា យើងមានផែនការរៀបចំដំណើរទៅអនាគតហ្នឹងដើម្បីយើងបានជួបព្រះធម៌ហ្នឹងដោយមហាកុសលដោយក្តីជ្រះថ្លាហ្នឹង បើដូចយើងរៀបចំអីវ៉ៃអីវ៉ាន់ចិត្តកញ្ចប់អីធម្មយាត្រាទៅដែនដីពុទ្ធភូមិអីចឹងរបៀបអញ្ចឹងចឹងនិយាយថាហ្នឹងជាកុសលវាមិនមែនរឿងយើងទៅលោភៈសបាយរីករាយអីដោយកម្មគុណអីអីទេណាហ្នឹងហើយហើយយើងចែកគ្នាត្រង់ឲ្យថាកង្វល់ក្នុងអនាគតនោះវាយ៉ាងម៉េចកង្វល់ហ្នឹងហើយ អាហ្នឹងយើងអប់រំសតិប្បដ្ឋានចម្រើនញៀនរឿយរឿយខំទៅបានយើងដឹងថារឿងអនាគតនោះវាមិនមែនជារឿងដែលយើងត្រូវខ្វល់ទេណាឲ្យយើងដឹងខ្លួនយើងអញ្ចឹងរៀនប៉ុន្តែកិច្ចការដែលយើងត្រូវធ្វើនេះដូចថារឿងឧបាទានខណ្ឌហ្នឹងរឿងក្រសែរបស់ចិត្តហ្នឹង គឺយើងត្រូវប្រើប្រាស់គឺមិនមែនយើងអ្នកសាងមែនប៉ុន្តែយើងប្រើប្រាស់បើយើងវាមានធម្មជាតិសម្រាប់ឲ្យយើងប្រើអញ្ចឹងវាដូចយើងប្រើប្រាស់អីផែនដីដាំដំណាំឬក៏យើងប្រើប្រាស់ទឹកធ្វើអគិសនីឬក៏យើងប្រើអីប្រើអីធម្មជាតិមេឃដីអីហ្នឹង យ៉ាងណាយើងក៏ប្រើប្រាស់ចិត្តដើម្បីធ្វើបន់បើអត់មានចិត្តយើងបានអីធ្វើបន់បើចេតនាជាតួបន់ប្រកបមួយចិត្តណាហើយចិត្តជាធម្មជាតិសន្សំសន្តានបើចិត្តមិនសន្សំសន្តានយើងធ្វើបន់ធ្វើអីធ្វើអស់ធ្វើអស់អញ្ចឹងប៉ុន្តែធម្មជាតិវាមានអញ្ចឹងសន្សំទាំងបាបសន្សំទាំងបន់អញ្ចឹងវាគ្រាន់តែយើងមានស្មារតីសន្សំបន់ ដែលយើងបានជួបវាទធัวទៅមានសទ្ធាមានបញ្ញាទៅសាតកៈសម្បជញ្ញៈទៅអ្វីដែលយើងត្រូវសន្សំគឺហេតុនៃសេចក្តីសុខបំណងប្រាថ្នាគ្រប់គ្នាគឺថាប្រាថ្នាសេចក្តីសុខហ្នឹងហើយហើយបច្ចុប្បន្នហ្នឹងយើងដឹងសេចក្តីសុខវាចាប់ផ្ដើមពីដែលយើងលមុំនឹងរបស់ដែលយើងមាននេះហើយយើងលមុំនឹងជីវិតហ្នឹងយើងមានសេចក្តីសុខ ហើយយើងដឹងហើយអញ្ចឹងវាជារឿងតេតងទៅនឹងសភាវៈសុខហ្នឹងវាសោយអារម្មណ៍ហ្នឹងវាមិនទុកវាមិនលំបាកអញ្ចឹងទៅហ្នឹងហើយធម្មតាយើងក៏ប្រើប្រាស់សេចក្តីសុខហ្នឹងទៅទៀតទៅហ្នឹងហើយដើម្បីឲ្យមានសមាធិទៅវាសុខៈហ្នឹងជាបាតនៃសមាធិហ្នឹងហើយអប់រំញាណទៅយើងមិនមកត្រេកអរជាប់អីជាមួយសុខដែលមិនទៀងដែលជាវិបរិណាមទុក្ខ នេះទេយើងនិយាយសពសពហ្នឹងមិនមែនបរិស័ទវិវរិណាមតុកទេនៅក្នុងសភាវៈដែលមិនទៀងហ្នឹងអញ្ចឹងបានជាមួយគ្នានឹងលោកនេះណាតែកាលណាយើងប្រឆាំងដូចមុតបលាអញ្ចឹងតែខ្ញុំណាបានរូបដូចដបងយាអីចឹងរុក្ខជាតិហ្នឹងវាមាន ទាំងផ្កាវាមានទាំងបន្លាណាហ្នឹងហើយអញ្ចឹងនឹកឃើញថាលោកហ្នឹងក៏ព្រះអង្គសម្ដែងជាបន្លាហើយផ្កាហ្នឹងក៏ផ្កាពឹសឬក៏ផ្កាសួនច្បារមេអីអីចឹងទៅតែមាននៅក្នុងប្រសូតព្រះអង្គសម្ដែងអញ្ចឹងក៏លើកយកមកដើម្បីថាជាការប្រៀបធៀបនៅក្នុងរុក្ខជាតិហ្នឹងមានទាំងបន្លាមានទាំងផ្កាអីចឹងហើយនិយាយពី ទស្សនៈរបស់មនុស្សយើងហ្នឹងជាមួយនឹងលោកហ្នឹងតែកាលណាយើងមានទស្សនៈទៅដូចថាដោយទុតិថិនិយមវាវាមុតបលាមានតែក្តីទុកលំបាកចង្អៀតចង្អល់តានតឹងទៅហើយបើថាសុតិថិនិយមវាប្រកបទៅដោយការសបាយនិយមសបាយរាគៈអីអីចឹងអាហ្នឹងវាវង្វេងក្នុងសួនច្បាររបស់មេហ្នឹងចឹងទៅ ហ្នឹងហើយនៅតែនៅក្នុងការដោតក្រងនៅអារម្មណ៍កាមគុណហ្នឹងឯងជាការដោតក្រងនៅផ្ការបស់មេហ្នឹងហ្នឹងក្នុងបុព្វវៈអីហ្នឹងសំដែងសម្បើមអញ្ចឹងតែតែ ហ្នឹងគឺមាននៅក្នុងរឿងហ្នឹងហើយអញ្ចឹងធ្វើយ៉ាងម៉េចណាក្នុងការដែលយើងសម្លឹងមើលលោកយ៉ាងម៉េចយើងយើងដឹងហើយយើងជាពុទ្ធបរិស័ទនេះសំណាងដែលយើងបានមកស្ដាប់សិក្សាទៅគឺព្រះអង្គសម្ដែងមជ្ឈមបដិបទាហ្នឹងវាកណ្ដាលអវិជ្ជានិងតោមនោះព្រោះណាកណ្ដាលតោមនោះនិងអវិជ្ជាហ្នឹងវានៅត្រង់ដែលថាតើយើងមើលលោកហ្នឹងយ៉ាងម៉េចឲ្យឲ្យកណ្ដាលអវិជ្ជានិងតោមនោះ គាត់ថាមិនមុតបន្លាមហើយមិនពុលជាប់ជំពាក់ជាមួយនឹងផ្កាផ្កាស្នេហ៍របស់មេហ្នឹងហ្នឹងឯងគឺត្រូវមើលលោកតាមទីក្តីពិតគេណាដែលជាសម្មាទិដ្ឋិនេះមិនមែនជារឿងទុតិដ្ឋិនិយមដោយអំណាចនៃ អត្តកិលមឋានុយោគអីជាដើមចឹងទៅឬក៏ថាសុតិធិនិយមរបៀបកាមសកលិកានុយោគអីចឹងទៅទេឆន្ទរាគៈអីក្នុងភពទៅទេគឺសម្មាទិដ្ឋិដែលមើលឃើញលោក មិនទៀងតាមទីក្តីពិតហ្នឹងលោកគឺថាសង្ខារលោកមានបច្ច័យឲ្យកើតឡើងយើងយើងសិក្សាពធัวដើម្បីមើលមើលលោកឲ្យឃើញដោយថាមិនបន្ទុះមិនប្រឆាំងមិនតោះមិនតោមនោះតែក៏មិនជាប់ជំពាក់ មិនចាប់ប្រកាន់អាហ្នឹងដែលឃើញលោកតាមសេចក្តីពិតហ្នឹងដែលអាចឈ្នះសេចក្តីទុកទាំងពួងបាននេះហ្នឹងឯងអញ្ចឹងចំណុចដែលពុទ្ធបរិស័ទយើងមិនកង្វល់ក្នុងអនាគតហ្នឹងណាមិនមែនបានដីថាយើងមិនរៀបចំបុណ្យកុសលអីសម្រាប់អនាគតយើងរៀបចំបុណ្យកុសលសម្រាប់អនាគតបានដីថាយើងខ្វល់ក្នុងអនាគតមិនមែនទេគឺ កិច្ចការងារដែលយើងរៀបចំផែនការសັບគ្រប់បច្ចុប្បន្នក៏យើងមានផែនការធ្វើអីធ្វើអីអត់មានផែនការយើងធ្វើអីកើតស្អែកធ្វើអីណាកិច្ចការងារហ្នឹងអាហ្នឹងឯងធ្វើមេធ្វើកាយអីត្រូវឲ្យកូនចៅធ្វើអីមានផែនការអញ្ចឹងអាហ្នឹងលើកជាឧទាហរណ៍ប្រៀបធៀបអីមកដើម្បីថារឿងដំណើរជីវិតរបស់យើងទទួលគ្នានឹងព្រះនិព្វានគឺយើងត្រូវតែមានផែនការ ទៅណាត្រូវធ្វើអីបុណ្យកុសលទានសិលភាវនានឹងជាផែនការសំខាន់ហើយសម្រាប់អនាគតរហូតដល់ព្រះនិព្វានហ្នឹងឯងអានឹងត្រូវមានអញ្ចឹងប៉ុន្តែចុះអាឡាមិចដែលថាកង្វល់ក្នុងអនាគតហ្នឹងកង្វល់មកអំពីយើងវានៅក្នុងការហួងខែង អត្តានុទិដ្ឋិនេះមិនដឹងអនាគតនោះយ៉ាងម៉េចទេអាមិនដឹងហ្នឹងប៉ុន្តែវាចិត្តតែខ្វល់ ដោយសារវាប្រកម្មតែខ្លួនឯងហ្នឹងអ្នកទៅកើតទៀតឬក៏ខ្លួនឯងហ្នឹងទៅស្អែកទៅខែក្រោយហ្នឹងគឺខ្លួនឯងហ្នឹងវាកង្វល់អញ្ចឹងតែដល់តែពុទ្ធបរិស័ទយើងអ្នកបំពេញបុណ្យកុសលហើយចម្រើនសតិប្បដ្ឋានណាបានដឹងថាអាការដែលមានភពជាតិកំណើតអីអីហ្នឹងវាមិនមែនយើងអ្នកសាងឯណាមិនមែនយើងអ្នកធ្វើឯណាអនាគតហ្នឹងហ៎ទាំងអតីតទាំងបច្ចុប្បន្នទាំងអនាគតវាមិនមែនយើងអ្នកសាងទេ យើងមាន ភារកិច្ចទួនាទីក្នុងកិច្ចការងារដែលដែលយើងបំត្រូវបំពេញត្រូវធ្វើអ្វីដែលយើងត្រូវបំពេញត្រូវធ្វើហើយក្រៅពីនឹងយើង អត់ត្រូវខ្វល់ទេហ្នឹងហើយអាហ្នឹងដែលយើងយល់ដឹងថាការដែលមិនកង្វល់យើងយើងមិនមែនរៀបចំឲ្យមានអនាគតហ្នឹងណាយើងគ្រាន់តែប្រើវត្តដាក់ហ្នឹងគឺតើយើងប្រើបានអប់រំអរិយមគ្គហ្នឹងបាន យើងប្រើដូចនិយាយពីរឿងយើងប្រើចិត្តយ៉ាងធម្មជាតិចិត្តវាសន្សំអញ្ចឹងយើងប្រើចិត្តឲ្យសន្សំបុណ្យបញ្ញខណ្ឌមានអត្ថភាពដែលថាមិនទៀងជាទុកហ្នឹងសច្ចធัวរបស់ធម្មជាតិហ្នឹងអញ្ចឹងយើងសម្លឹងមើលដោយឧបេក្ខាញាណហ្នឹងឲ្យឃើញតាមទីក្តីពិត អានឹងគឺថាមិនមិនបន្ទុះមិនទាស់មិនកើតទុកធម្មតារបស់លោកនឹងយ៉ាងម៉េចយើងគ្រាន់តែឃើញតាមធម្មតាណាអញ្ចឹងយើងអត់ជាប់ជំពាក់អីទៅជាមួយធម្មតានៃលោកហ្នឹងដែលវាមានសេចក្តីវិន័យទៅអញ្ចឹងយើងទៅយកជាទីពឹងខណ្ឌរាគេអីបើយើង មានព្រះនិព្វានថិតថេរទៀងទាត់បរមសុខរបស់យើងឯណេះនោះហ្នឹងហើយអានឹងក្នុង ការដែលមើលលោកដូចថាឧបេក្ខាព្រមវិហារអញ្ចឹងដូចមេដាបៃតា ទៅណាមេដាបិតារៀបចំផែនការទំនប់បំរុងទ្រព្យសម្បត្តិអីឲ្យកូនអីអីឬក៏ថាចិញ្ចឹមបីបាច់មើលថែឲ្យកូនសិក្សារៀនសូត្រអីហ្នឹងផែនការរបស់ម៉ែឪហើយប៉ុន្តែដល់ទៅមេដាបិតា មានឧបេក្ខាព្រំវិហារគឺរក្សាចិត្តខ្លួនឯងនៅពេលដែលសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងឯងមេត្តាករណាមុទិតាពេញទំហឹងហើយប៉ុន្តែ ចូលទៅដល់ឧបេក្ខានឹងមួយទៀត អាហ្នឹងគឺជាធัวពិតហើយក៏លើកឧទាហរណ៍មកនៅក្នុងរឿងវិបស្សនានឹងផងដែរព្រោះឧបេក្ខាឧបេក្ខាក្រណមួយឧបេក្ខាតត្រមច្ឆតតាពេខាព្រមវិហារណាហើយវិបស្សនាវិបស្សនូពេខាអង្គធัวគឺបញ្ញានឹងតែមកបានប្រៀបប្រៀបគ្នាបានចង់ឲ្យថាបើយើងដឹងអសត្វលោក ប្រព្រឹត្តទៅតាមកម្មយើងអាចរក្សាចិត្តមិនថ្នាំងថ្នាក់មិនបដិខៈមិនសោកសៅកតុកន្ទិញអីទៅ ពេកទេយើងនិយាយចឹងក្នុងការអប់រំតាមលំដាប់នៃការយល់ដឹងហ្នឹងហ្នឹងហើយដោយព្រះបរមពុរិស័ទដែលដែលកូនពោះខំស្លាប់អីចឹងមានមរណសតិមមតំទៅក៏មិនសោកសៅទៅធម្មតាដីស្លាប់នឹងចឹងណាហើយយើងភាវនាសត្វលោកប្រព្រឹត្តទៅតាមកម្មរឿយរឿយចឹងទៅដល់ទៅពេលបុគ្គលជាទីស្រឡាញ់របស់យើងហ្នឹងដែលមេត្តាករុណាបុតាយើងបានបំពេញហើយ ហើយដល់ទៅប្រព្រឹត្តទៅតាមកម្មវាវាមិនមែនដែនសីមារបស់យើងទេយើងជាម៉ែជាឪមែនគ្រប់គ្រងកូនចៅមែនប៉ុន្តែយើងមិនអាចលូកទៅក្នុងដែនសីមារបស់កម្មបានទេមិនអាចទៅប្រឆាំងទៅទាស់អីទៅដណ្ដើមអីរឿងច្បាប់របស់កម្មនឹងបានទេអាហ្នឹងឯងយ៉ាងណាមិញ ដល់យើងមកអប់រំវិបស្សនាយើងអត់មានទៅហួងហែងហែហៃអីច្បាប់ធម្មជាតិមានបច្ច័យយ៉ាងណាគឺគេកើតឡើងត្រឹមត្រូវរបស់គេយើងនិយាយថាគេអញ្ចឹងធម្មជាតិហ្នឹងត្រឹមត្រូវ100%ដល់យើងឃើញអញ្ចឹងទៅយើងអត់បន្ទុះតោះទេហើយអ្វីដែលកើតឡើងហ្នឹងអត់មានប្រគល់ឲ្យអ្នកណាទេអត់មានអ្នកណាជាម្ចាស់ទេក្នុងโลกហ្នឹងមិនបាច់ទៅចំណែនមិនបាច់ទៅប្រណាំងប្រជែងអីទេមានតែវិញ្ញាណដឹងអារម្មណ៍វេទនាសោយ តែប៉ុណ្ណឹងទេដល់អញ្ចឹងយើងអត់មានប៉ុណ្ណឹងទេជេយើងក៏អត់ជាប់ជំពាក់ហ្នឹងណាអត់បន្ទូតោះហើយក៏អត់ជាប់ជំពាក់ហ្នឹងគឺវិបស្សនាញាមដែលប្រព្រឹត្តទៅហ្នឹងគឺយើងបានការសិក្សាចំណេះ ដឹងអញ្ចឹងដែលត្រូវក្លាហានប្រឹងប្រែងដើម្បីឲ្យបាននៅគុណធម៌គុណភាពហ្នឹងចម្រើន ដល់ទីបំផុតទាំងសូមអនុមោទនា